បាទសួស្តីថ្ងៃនេះខ្ញុំនឹងលើកយកនៅមុខវិជ្ជាមួយមកធ្វើការចែករំលែកដល់បងប្អូនទាំងអស់គ្នាមុខវិជ្ជានេះឈ្មោះថា C programming language នៅក្នុងវីដេអូនេះខ្ញុំនឹងលើកយកនៅចំណុច3មកធ្វើការចែករំលែកដល់អ្នកទាំងអស់គ្នាចំណុចទី1គឺ introduction អំពី C program ចំណុចទី2ការ download ក៏ដូចជាការ install ហើយនឹងការ config នៅកម្មវិធី Dew C បបោចំណុចទី3ខ្ញុំនឹងធ្វើការសរសេរកូដហើយនឹង run នៅ example ដើម្បីបញ្ជាក់ជូនដល់អ្នកទាំងអស់គ្នាឲ្យឃើញអំពី structure របស់កម្មវិធី C បាទចំណុចទី1គឺយើងចូលទៅកាន់ Google Chrome បន្ទាប់មកគឺយើងនឹងចូលទៅកាន់នៅ address របស់ Google ហើយយើង search នៅ keyword ឈ្មោះថា DOC បូកបូកបងប្អូន keywords DOC បូកបូកហើយយើងអាចជ្រើសរើសនៅ last version យើងអាចជ្រើសរើសនៅ version 5.11ជាដើមហើយឥឡូវខ្ញុំចុចទៅលើ view រួចហើយគឺយើងធ្វើការ click ទៅលើ download ហើយខ្ញុំបាន download រួចហើយគឺដំឡើងបាទដំឡើងគឺនៅក្នុង download បាទគឺនៅក្នុង download user admin download បាទគឺយើងចូលមកក្នុង download ហើយយើង double click ទៅលើ DU CPP 5.11ដែលយើងបាន download អំបញ្ញមិញយើងយក yes ហើយយើងយក English បាទយើងយកអង់គ្លេសហើយយើងយក accept ដើម្បីយើង next បាទត្រង់នេះគឺនៅក្នុង program file បាទនេះគឺកំពុងតែដំណើរការហើយបាទបន្តមកយើងចុច finish ហើយយើង tick ដើម្បី run នៅកម្មវិធី D អូខេបាទខ្ញុំយក English original តមកយើងអាច custom នៅ team បាទឥឡូវខ្ញុំយកប៉ុណ្ណឹងសិនហើយខ្ញុំ OK បាទពីដំឡើងរួច យើងនឹងអាចធ្វើការ config នៅ option មួយចំនួនដែលទី1គឺពាក់ព័ន្ធជាមួយនឹងផ្ទៃបាទយើងអាចចូលទៅក្នុង tool ហើយយើងយកពាក្យថា edition option ហើយយកពាក្យថា edition option ទី1គឺយើងឃើញ general general color គឺយើងយកនៅ customize customize មកព្រោះតែយើងយក default ហើយក្នុង general ខ្ញុំជ្រើសប៉ុណ្នេះហើយនៅក្នុង font font គឺខ្ញុំយកនៅប៉ុននឹងដដែលក៏ប៉ុន្តែខ្ញុំពង្រីកនៅទំហំរបស់វាឲ្យធំបន្តិចអញ្ចឹងខ្ញុំយក16បាទ16ហើយខ្ញុំចុច អូខេបន្តទៀតឥឡូវយើងធ្វើការបង្កើត project ទាំងអស់គ្នាអឺទីមួយគឺយើងចុចទៅលើ file ហើយយើងយកពាក្យថា new យើងយកពាក្យថា soft file អឺនេះគឺជាទីតាំងក៏ដូចជា block នៅក្នុងការសរសេរកូដបាទចំណុចចាប់ផ្ដើមនៅក្នុងការសរសេរកូដគឺយើងត្រូវ include include include stdio.h នេះគឺ standard library standard standard input output បន្ទាប់មកគឺយើងត្រូវសរសេរនៅ int main បាទ main បន្ទាប់មកគឺយើងបើកសំណុំរួចហើយយើង return វា return 0 ទីនេះគឺយើងអាចសរសេរ print s ហើយយើងបោះនៅលទ្ធផលចេញមកគឺ hello world hello world hello world បាទអឺបន្ទាប់មកអ្នកទាំងអស់គ្នាអាចធ្វើការ save វា complete គឺយើងចុចទៅលើ file យកពាក្យថា save បន្ទាប់មកគឺយើងជ្រើសរើសទីតាំងជ្រើសរើសទីតាំង ខ្ញុំដាក់នៅក្នុង my document អឺខ្ញុំបង្កើត folder ហើយខ្ញុំដាក់ថា example C example C ខ្ញុំដាក់ថា hello world hello world បន្ទាប់មកត្រង់នេះ គឺខ្ញុំ ជ្រើសរើសយកពាក្យថា C software C software ខ្ញុំ save អឺត្រង់នេះផងដែរគឺយើងមាននៅប៊ូតុងចំនួន3ទី1គឺ compile ទី2 run ទី3 compile and run អញ្ចឹងយើងយកនៅ compile and run អឺនៅពេលហ្នឹងគឺយើងនឹងឃើញពាក្យថា hello world ឥឡូវខ្ញុំសូមពន្យល់អឺអ្នកនរគ្នាបន្តិច តកតងទៅនឹង structure បាទអញ្ចឹង structure យើងចែកចេញជា4ចំណុចដែលយើងគួរចងចាំទី1គឺ header file អញ្ចឹងដើម្បីយើងអាចប្រើប្រាស់នៅ keyword ក៏ដូចជា function មួយចំនួនដែលមាននៅក្នុង block នេះបានលុះត្រាតែយើង include នៅ header file ចំណុចទី2គឺ ស្ត្រាក់ទ័ររបស់ C គឺស្ថិតនៅក្នុង main អញ្ចឹង main គឺជាទម្រង់ body របស់វាអញ្ចឹងនៅក្នុង body បើន័យថាជាគ្រោងជាផ្នែកមូលនៃកូដយើងយើងយើងអាចសរសេរនៅលក្ខណៈរបស់កូដយើងនៅក្នុង main រីឯ print គឺវាចាប់យកតម្លៃដែលមាននៅក្នុង double quote បោះចេញទៅក្រៅអញ ដែល keyword print as ស្គាល់តាមរយៈ standard library input output រីឯ return គឺវា return តម្លៃដែលមាននៅក្នុង main បាទអញ្ចឹងយើងនឹងសិក្សាបន្តនៅមេរៀនខាងក្រោយទៀតគុណ